យក៏រែងដែរអេក៏រែងដែរអូខ្ញុំអីលើមិនមែនដូចពីមុនអីអាប់ដេតតាមវ័យលុយលុយលុយកុំសេរីលុយកុំសេរីជីវិតទៅនឹងឡានពីមុនជីកុំមីគីបាយកុកមានមីជីតែក្រវៃនឹងគូពួកខ្ញុំពេលនេះជីតែឡាននឹងម៉ូតូលេបជួបកបៃកោ ប្រើតែគោយន្តក្នុងស្រែប្រែប្រួលខ្លាំងណាស់ពិនជុំរអដឹងខែស្រីពាក់កែប្រែដូចអ្នកទីក្រុងអស់ហើយរំទៅអូនថ្ងៃនេះរំសិលកំមុំកំមុំកន្លោះកន្លោះអត់មានឃើញចាស់ចាស់សោះចាចាកាខ្ញុំពីតូចចង់ជិះណាំងឡាតែទៅដែរ ងជីតែរមងជុំមិនដងដងឃើញឡារត់ហេហោពេលខ្លះក៏ខំអត់បានទៅវត្តឆ្នាំនេះដូស្រីសុទ្ធតែម៉ូតូនឹងឡានកុំចាស់បាត់តានពេលឃើញតាមភ្លឺស្នេហ៍ធ្លាប់ជាកម្មកោឥឡូវជាថៅកែសម័យនេះដែរតាមទៅខ្លាំងណាភូមិខ្ញុំ រូបខ្ញុំឯងពួកខ្ញុំឥឡូវមិនមែនដូចពីមុនអីអាប់ដេតតាមវ័យលុយលុយលុយកប់សេរីលុយកប់សេរីយម៉ូតូនឹងឡានពីមុនជាកងមីគីបាយកោកមានមី ជីតែក្របីនឹងគូពួកខ្ញុំពេលនេះជីតែឡាន ជូកបៃគោប្រើតែគោយន្តក្នុងស្រែតែព្រោះខ្លាំងណាស់មិនជុំរត់ទៅខែស្លៀកពាក់តែប្រែដូចអ្នកទីក្រុងអស់ហើយរួមតអូនខ្ញុំពីតូចចង់ណាស់ជាងឡាជាងឡាទេណា ទៅដែលបានជីតែរមងជុំបិណ្ឌដងដងឃើញណារត់ហេហោពេលខ្លះក៏ខំអត់បានទៅវត្តឆ្នាំនេះដូស្រីសុទ្ធតែម៉ូតូនឹងឡានកុំចាប់បាត់តានលែងឃើញតាមភ្លឺស្រែធ្លាប់ជាកម្មករឥឡូវជាថែកែសម័យនេះដែរអត់ដឹងខ្លាំងណាភូមិខ្ញុំអាប់ដេតមែនទេសម្លាញ់ មុននោះអីអាពេលតាមបីលុយកំសរីជីវតូនអានទីមកកងមានពីបាយកោនេះពីជីកបីដល់អូអូអូអូអូអូ មេម៉ាអ៊ីតាតារាចោលព្រីលើថាអត់ប្រេយសលេងញ៉ាភូមិខ្ញុំសាប់តែយំទេបើសិនតែមេមីអមសាប់នូអីតាទៅប្រឹងគូលីតាំងថាគេចង់រៃតែអ្នកចិត្តខាងអីចាំងងៃសោះបកា សិតតែមេមីអមស្ដាប់យូរអីតែប្រឹងវលីតាំងថាគេចង់រៃតាំងនេះចង់បាន ត្រូវគេអូនធំត្រូវគេអូនធំមកមិនមែនប្រាប់ថារកស៊ីធូរកពេលយូរយូររកពេលយូរយូររកពេលយូរយូរអីលើកដល់គូគឺពិតជាអូនអូនរំតយតយតយឲ្យគេទិញ មកនៅខាងនេះរួមក៏លេងចង្កាក់មិនថាអូរួមក៏លេងចង្កាក់តើតើរួមក៏លេងចង្កាក់មិនថាអូរួមមកនៅខាងនេះ អូនធំរកគិតអូនធំរកគិតអូនធំអូនមិនបានបាត់ថារកស៊ីធំរកមើលយូយូរកមើលយូយូរកមើលយូយូរកមើលយូយូអីលើដល់គូគឺពិតជាអូនអូនរំតយតយតយបន្តិចទៀតមកអូនរំតយតយតយឲ្យទៀតតិចមកអូនរំតយតយតយបន្តិចទៀតមកអូនរំតយតយតយឲ្យទៀតតិចមករំលេចចង្កេះមិនថាអូនរំលេចចង្កេះតយតយរំលេចចង្កេះមិនថាអូនរំមិននៅខាងនេះ ចង្កេះមិនថាអូរំក៏លេងចង្កេះតើតើរំក៏លេងចង្កេះមិនថាមើលរំមកនៅខាងនេះ សបាយជុំគ្នារំលេងរំលេងកម្ពុជារំលេងរំលេងកម្ពុជាជើងរំជុំគ្នាច្រៀងផងរំផងជើងរំជុំគ្នាច្រៀងផងរំផងរំតយតយតយឲ្យជាតិតិចមកអូនរំតយតយតយបន្តិច គុំថាបើរមមិននៅខាងគ្នារមក៏លេងចង្កឹះមិនថាអូរមក៏លេងចង្កឹះតើតើរមក៏លេងចង្កឹះមិនថាអូរមមិននៅខាងគ្នា